ដបងនេះមានការអីហ៎មិនក៏នាំកូនមកផ្ទះខ្ញុំបែបហ្នឹងមានរឿងអីហ៎គឺកូនដ៏សែនល្អរបស់ឯងនេះវាលួចរបស់របស់កូនរបស់យើងលួចដបងថាម៉េចកូនស្រីរបស់ខ្ញុំហ្នឹងលួចរបស់របស់គេហ៎ដបងខ្ញុំថាដបងប្រហែលជាមានការយកច្រឡំអីហើយរបស់របររៀនសូនគឺខ្ញុំទិញឲ្យកូនស្រីរបស់ខ្ញុំច្រើនណាស់ណាមួយខ្ញុំក៏បានបរៀនកូនដែរថាឲ្យតែធ្វើរឿងល្អល្អធ្វើរឿងកុំឲ្យគេស្អប់ តែមួយវិញទៀតខ្ញុំមិនហ៊ាននិយាយទេថាកូនស្រីរបស់ខ្ញុំជាមនុស្សល្អតែខ្ញុំហ៊ាននិយាយថាកូនស្រីរបស់ខ្ញុំគឺមានភាពស្មោះត្រង់ណាជាមនុស្សស្មោះត្រង់ផុតអញ្ចឹងហ៎ហាណែលួចរបស់កូនយើងហើយនៅចង់កាន់ជើងកូនទៀតហ៎ណែសំដាងឲ្យដែលយើងមករករឿងត្រង់ផ្ទះយើងមិនទៅរករឿងដល់សាលានោះពីមុនម្ដងឲ្យមានរឿងនៅសាលាយើងមិនចង់ទៅសាលានោះមានរឿងកាន់តែវែងឆ្ងាយហេនិយាយចេះមកដូចកាន់ជើងកូនខ្លួនឯងខ្លាំងណាស់ណាបងបងនិយាយជាមួយខ្ញុំតិចតិចបានមិនចាំបាច់ស្រ័យបែបហ្នឹងក៏បានដែរ ព្រោះពាក្យពេចន៍ដែលបងនិយាយជាមួយនឹងខ្ញុំនេះគឺសិតតែមើងងាយខ្ញុំណាបងយើងបានមើងងាយឯងទេតែយើងគ្រាន់តែចង់ប្រាប់ឯងថាឯងនេះវាគ្មានសមត្ថភាពទិញអីវ៉ៃអីវ៉ាន់អីកោតក៏បានអញ្ចឹងខ្ញុំសួរកូនស្រីខ្ញុំសិន ឥឡូវម្ចាស់គេចាប់បានហើយនាងលួចកាបូបលុយនិងកាបូបរបស់គេបោះខ្ញុំម្នាក់ដែលចូលធ្វើសក់ក្នុងហាងរបស់នាងហើយម្ចាស់ហាងរបស់នាងក៏ចាប់បានផតាំងទាំងអស់ដែរគឺនៅក្នុងកាបូបរបស់នាងទាំងអស់លោកប៉ូលីខ្ញុំពិតជាបានលួចកាបូបនៅប្រអប់ជានរបស់បងស្រីពិតមែនលោកប៉ូលីសជឿខ្ញុំទៅណាជឿខ្ញុំទៅជឿខ្ញុំទៅណាខ្ញុំបានលួចពិតមែននាងមានស្អីមកសម្អាងបើផតាំងឃើញនឹងផ្នែក មនុស្សដែលយើងខំអាណិតតែបែរជាខ្លាចជាចោលទៅវិញ បើសិនជាយើងដឹងថានេះខ្ទើយទូរយោឯងនេះជាមនុស្សបែបនេះណាយើងក៏មិនទៅធ្វើសក់ឬផាត់មុខនៅហាងរបស់នឹងឯងដែរលោកបលីចាត់ការតាមផ្លូវច្បាប់ណាខ្ញុំប្រគល់នឹងខ្ទើយចោលម្នាក់នេះឲ្យលោកបលីចាត់ការដឹងថាលុយគេមានទោសប្រមាណទេខ្ញុំសុភ័ក្របងស្រីក៏បានដែរ ខ្ញុំពិតជាអត់បានលុយកបោនឹងប្រអប់កង្វល់របស់បងស្រីពិតមែនណាយើងយកនាងមកដល់ប៉ុប្លីសបែបនេះទៅហើយយើងមិនស្ដាប់ពាក្យវករបស់នឹងឯងទេឯងហ៊ានលុចលុយរបស់យើងឯងក៏ត្រូវតែហ៊ានទទួលដែរអ៊ំស្រីម៉ាក់កាយមិនមែនជាចោលទេអ៊ំស្រីកុំចាប់ម៉ាក់កាយឯណាខ្ញុំសុំបងអ៊ំម៉ាក់កាយយកខ្ញុំទៅសាលាទេណា ខ្ញុំមានតែម៉ាក់កាយម្នាក់ទេគ្មានអ្នកណាទាំងអស់បើអូនចាំម៉ាក់កាយទៅឲ្យខ្ញុំនៅជាមួយអ្នកណាទៀតអូនជឿខ្ញុំទៅម៉ាក់កាយមិនមែនជាចោលទេណាអត់ទេមិនបាច់អង្វរយើងជំនួសម្ដាយរបស់ឯងទេលោកបលី លោកបលីធ្វើតាមច្បាប់ទៅណាតើលេងម៉ាក់កាយទៅម៉ាក់ខ្ញុំមិនមែនចោលទេគាត់មិនបានលួចទេ ពូបលីមកខ្ញុំមិនមែនចោលទេនាងចាំមកអ៊ំស្អាតស្អាតតើអ៊ំចាំម៉ាក់ខ្ញុំទៅចាប់ខ្ញុំទៅដែរទៅណាព្រោះខ្ញុំមិនមានអ្នកណាគេនៅជាមួយក្រៅពីម៉ាក់កាយទេបងម៉ាក់កាយទៅកន្លែងណាខ្ញុំទៅជាមួយម៉ាក់កាយដែរនាងកាយនាងឯងធ្វើខុសហើយ ឯងទទួលទោសទៅខ្ញុំមិនទៅណាទាំងអស់ម៉ាក់កាមិនបានលួចរបស់គេទេម៉ាក់កាជាមនុស្សល្អទេអ៊ំកុំឲ្យប៉ូលីសចាប់ម៉ាក់កាដាក់គុកណា ខ្ញុំខ្លាចខ្ញុំចង់នៅម្នាក់ឯងទេអើយម៉ាក់ខ្ញុំវិញទៅណាអ៊ំពូមីងម៉ាក់កាជាមនុស្សល្អទេណាពុំចាប់ម៉ាក់កាអីចាប់ខ្ញុំចំនួនក៏បានដែរលែងម៉ាក់ យើងនេះអាណិតកូនឯងទៅចោះដែលគ្នានៅក្មេងមិនដឹងអីបើយើងចាប់ឯងទៅកូនឯងច្បាស់ជាគ្មានអ្នកណាឡើយបានហើយឆាប់នាំកូនទៅផ្ទះវិញចោះយើងឈប់បដិងឈប់អីហើយលោកបលីខ្ញុំសុំដកពាក្យបដិងវិញហើយគ្រាន់តែលោកបលីណែនាំនឹងធ្វើកិច្ចសន្យាឲ្យខ្ញុំតែប៉ុណ្្នឹងទៅបានហើយចាំមក ប្រាថ្នាចោលកូនទេណាបងស្រីខ្ញុំអរគុណបងហើយណាដែលបងអបដឹងខ្ញុំខ្ញុំអរគុណបងហើយ ទៅធ្វើឲ្យម៉ាក់ផ្កាយខ្លាចជាបែបនេះគឺជាកូនមែនទេដែលធ្វើឲ្យម៉ាក់អង្គុយពិបាកចិត្តអត់ទេនាងជាម៉ាក់របស់ម៉ាក់ចុះហេតុអីមិនម៉ាក់ធ្វើមកស្ងួតចឹងទៅវិញម៉ាក់ធ្វើមកចឹងអត់ស្អាតទេញញឹមតិចមកម៉ាក់ម៉ាក់កាយខឹងកូនមែនទេតែកូនចំអកអាច្រើនគេឲ្យដួលហើយត្រូវគេស្ដាយឲ្យម៉ាក់មែនទេមិនម៉ាក់ខឹង ម៉ាក់ផ្កាយកំយំឯណាម៉ាក់ផ្កាយខំហើយក៏អាចវាយកូនបានម៉ាក់ផ្កាយម៉ាក់ផ្កាយវាយកូនខ្លាញ់ណាក៏បានដែរអត់តាម៉ាក់ផ្កាយជប់ខំនេះចំអកធ្វើអីហ្នឹងហ៎កន្លងមកម៉ាក់ប្រាប់ថាម៉េចហ៎ម៉ាក់ប្រាប់ថាឲ្យកូនធ្វើជាក្មេងល្អកុំឈ្លោះគ្នានៅក្នុងថ្នាក់រៀន ហើយយ៉ាងម៉េចទៀតខំរៀនឲ្យបកាស្ដាប់គ្រូពយល់តាំងចិត្តធ្វើជាសិស្សល្អនៅក្នុងថ្នាក់មិនស្ដាប់ពាក្យអ្នកដតីយាយនាងចំអកថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតណាបើសិនជាធ្វើអញ្ចឹងទៀតម៉ាក់ច្បាស់ជាខឹងហើយឬដែរអត់ចាម៉ាក់ផ្កាយឈប់យំតាណាម៉ាក់ផ្កាយត្រូវសន្យាជាមួយកូនណាណាកុំទៅណាចាកូនណា កូនខ្លាចកូនខ្លាចម៉ាក់តាយគេចាប់តែឥឡូវម៉ាក់ឈប់យំតើចាំកូនធ្វើរឿងមួយឲ្យម៉ាក់សប្បាយចិត្តធ្វើរឿងចង់ធ្វើឲ្យគេហើយអើ នេះចាំមកអាចាំមកអាតិចណាទីទៀតមកត្រឡប់មកវិញហើយចាំមកលើម៉ូតូហ្នឹងហើយឬអត់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 Kulo Blasto, śpiewaj dźwięk Kropman Blasto! Smart, ជីវិតរស់រវើងអូ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 អូចាឯងមកធ្វើការអីទៀតចាប់ពីពេលនេះថ្ងៃនេះតទៅមិនបាច់មកចន់ហាងនេះទៀតទេចាមិនឲ្យឯងធ្វើការទៀតទេចាចាក៏មិនឈប់ខ្ញុំឯណាចាណាបើសិនជាចាបញ្ឈប់ខ្ញុំទៅខ្ញុំមានការងារណាធ្វើចាក៏ដឹងថាខ្ញុំរស់ដោយសារតែរបបផាត់មុខនឹងណាចាចាមិនដឹងទេតែចាមិនឲ្យឯងមកធ្វើទៀតទេ នេះបើទុកឯងនៅក៏មិនចំណេញដែរបើទុកឯងនៅមានតែធ្វើគំរូមិនល្អដល់កូនជាងដតីទៀតណាឯងចេះផាត់មុខបានស្អាតហើយឯងអាចទៅធ្វើការនៅកន្លែងដតីបាន ហើយចាយសុំផ្ដាំថាបើឯងទៅធ្វើនៅកន្លែងគេកុំមានដៃមានជើងទៀតធ្វើការដោយភាពស្មោះត្រង់ធ្វើដោយយកចិត្តទុកដាក់ទៅការងារនោះវាបានរលូនវាបានជោគជ័យឬអត់ចាយ ខ្ញុំសុំបងណាចាយខ្ញុំសុំបងកម្ដេចខ្ញុំអីណាចាយខ្ញុំត្រូវមានចំអកមើលថែម្នាក់ទៀតបើសិនជាចាយបញ្ជប់ខ្ញុំខ្ញុំខ្មាស់ចិញ្ចំខាត់ទេចាយចាយមិនបាច់និយាយច្រើនទេឯងដឹងខ្លួនឯងច្បាស់ហើយវាមិនដែលកបោបលុយនឹងកបោផុសភ្ញៀវតែនៅក្នុងកបោបឯងនោះទេ បានហើយទៅវិញទៅចាយមិនឲ្យធ្វើទេ មិនមែនចាស់ហើយមករកអ្នកណាដែរគឺគឺខ្ញុំចង់រកម្ចាស់ហាងនៅទីនេះអូគាត់នៅហាងក្នុង បងមានធរៈអីមែនគឺគឺខ្ញុំចង់មកសុំគាត់ធ្វើជាជាងផាត់មុខនៅទីនេះណាព្រោះមករយៈនេះខ្ញុំគ្មានការងារធ្វើទេអញ្ចឹងខ្ញុំសុំជួបគាត់បន្តិចណា ចាមិនអីទេ ចាំនឹងសិនហើយណាខ្ញុំចូលទៅហៅមេឲ្យអរគុណណាចា វាសួរចែចាមានការអីមែនចែគឺខ្ញុំចង់មកសុំចែធ្វើជាជាងផាត់មុខនៅទីនេះចែចែមានត្រូវការជាងផាត់មុខបន្ថែមទៀតអត់ឬក៏កូនជាងផាត់នៅប្រចាំកន្លែងរបស់ចែក៏បានដែរមានតែការរើសទៀតទេចែព្រោះខ្ញុំខ្ញុំចេះទាំងផាត់មុខចេះទាំងធ្វើសក់គឺចេះគ្រប់ទម្រង់ណាចែចែត្រូវការជាងផាត់មុខបន្ថែមទេចែអូតាមពិតទៅកន្លែងចែមួយរយៈនេះ ក៏ស្ងាត់ដែរហើយណាមួយកូនជាងខាងចែក៏មកមានច្រើនដែរខ្ញុំមិនដឹងថាយកមកថែមទៀតធ្វើអីដែរចំណែកនៅក្នុងហាងក៏មានកូនជាងសកូហើយដែរចែខ្ញុំសុំវល់ណាចែ ចែយកខ្ញុំម្នាក់ទៀតទៅណាចែណាមករយៈនេះខ្ញុំគ្មានការងារធ្វើទេ ចែតែបើយកថែមក៏គ្មានប្រាក់ខែបាត់ឲ្យដែរណាចែ ចែខ្ញុំសុំបងណាចែចែជួយយកខ្ញុំម្នាក់ទៀតទៅណាចែណា គឺមួយរយៈនេះខ្ញុំគ្មានការងារធ្វើទេចែក្រៅពីការងារផាត់មកធ្វើសក់ការងារស្អីក៏ខ្ញុំធ្វើបានដែរឲ្យតែចែឲ្យខ្ញុំធ្វើការនៅកន្លែងរបស់ចែណាចែយកខ្ញុំម្នាក់ទៀតទៅណាខ្ញុំសុំបងណាចែខ្ញុំនិយាយមែនណាបើសិនជាការងារខ្ញុំរវល់ច្រើនចាំបាច់ខ្ញុំនឹងយកមនុស្សថែមដឹងហើយតើថាសម័យកាលនេះ ថាភ្ញៀវក៏មិនសូវមានច្រើនហើយកន្លែងក៏តំណេសឹងរាល់ថ្ងៃអញ្ចឹងទៅរកកន្លែងផ្សេងសិនតើណាប្រហែលជាមានគេទទួលចាយខ្ញុំសុំបងណាចាយយកខ្ញុំថែម្នាក់ទៀតទៅណាចាយណាណាណាណាខ្ញុំមិនមែនចិត្តអាក្រក់ហើយក៏មិនមែនថាមិនចង់ជួយនាងដែរខ្ញុំសុំទោសណា នាង អាចទៅរកកន្លែងផ្សេងបានណាចាចាយ នទៅផ្ទះផងម៉ាក់កាយវល់ធ្វើអីនៅម៉ាក់កាយនៅកន្លែងណាឥឡូវហ្នឹងម៉ាក់កាយម៉ាក់កាយរយណាកូនឃ្លានបាយណា មកឯហ្នឹងហួសមកតែយន់នាងចំអកបាត់ទៅហើយពីវហើយពេចមកជាភ្លេចទៅកើតបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 Blasto, śpiewaj dźwięk Kropmen Blasto! Smart ជីវិតរស់រវើង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 ហើយមកស្មាននៅទៅហើយធ្វើយ៉ាងម៉េចទៅគួរតែត្រឡប់ទៅយកនេះចំមកវិញទៅយ៉ាងម៉េចតែចម្លែកណាស់មិនក៏មិនឃើញនេះចំមកអញ្ចឹងនេះមក12ជាងហើយនេះចំមកអត់ត្រឡប់មកផ្ទះវិញទៀតខ្ញុំបានប្រាប់នាងហើយពេលដែលចូលនឹងទៅសាលាថាបើសិនជាអត់ឃើញខ្ញុំទៅយកត្រូវតែត្រឡប់មកផ្ទះវិញខ្លួនឯងតិចតិចលោនេះចំមកមានរឿងអីមិនល្អកើតឡើងទៅមិនបានខ្ញុំទៅតរោនេះចំមកនេះចំមក នេះច្មកកូននៅណានេះច្មកនេះច្មកនេះច្មកឈៀមឈៀមតិចតិចលោកនេះច្មកមានអីកើតឡើងទៅមិនកើតទេនេះច្មកនេះច្មកកុំកើតអីអសន្ននេះច្មកនេះនេះច្មកឈៀមឈៀម មិនមិនក៏វាឈាមច្រើនណាស់តិចនេះចំអកមានការឡើងម្ដងទៅនេះចំអកនេះចំអកនេះចំអកនេះនេះចំអករបស់ម៉ាក់កើតអីហ្នឹងមិនមិនក៏ក៏ប្រឡាក់ឈាមពីខ្លួនចឹងនេះចំអកនេះចំអកនេះចំអកចាប់ដឹកខ្លួនឡើងនេះចំអកនេះចំអកនេះចំអកកាត់អីអសោះណានេះចំអកនេះចំអកដឹកខ្លួនឡើងនេះចំអកនេះចំអកនេះចំអកនេះចំអក ចំមកកុំមកភ័យមកអសនណានេះចំមកកុំមកភ័យមកចាប់ដឹកខ្លួនឡើងមកនេះចំមកចាប់ដឹកខ្លួនឡើងនេះចំមកនេះចំមកនេះចំមកនេះចំមកនេះចំមកមិនមិនក៏កូនប្រឡាក់ឈាមមកកូនមិនណាក់កាយតបតមកផ្ទះវិញអញ្ចឹង កូនចាំមកកាយយូរពេកកូនមិនឃើញមកផ្កាយតែកូនត្រឡប់មកផ្ទះវិញមកហើយពេលមកដល់ផ្ទះកូនអង្គុយលេងនៅ ក្នុងផ្ទះហើយមកផ្កាយទៅណាយូរម៉េះគឺគឺមកផ្កាយទៅរកការងារធ្វើហើយក៏ជ្រោមម៉ោងម៉ាក់ក៏ភ្លេចម៉ោងទៅយកកូនពីសាលាណាហើយមិនក៏កូនមកផ្ទះតែខ្លួនឯងចឹងហ៎ហើយនេះទៅទៅយកស្អីមកលាបហ៎មិនក៏ក្រហមពេញមុខចឹងហ៎កូនកូនមិនអីទេកម្មប៉ាត់ កើគាត់យកក្រែមម្លេះតាមអាកាយហើយនេះចំអកហើយអ្នកឃើញអីមិនបានជាយកក្រែមនោះមកលាបមុខចឹងអាដឹងទេថាម៉ាក់ភ័យប៉ាណាប្រលឹងម៉ាក់ហត់ទៅស៊ីផលិតអស់ហើយសារក្រោយជប់លេងឈួតឈួតចឹងលើអត់គាត់សន្យាម៉ាក់កាយហើយនេះចំអកហើយអ្នកឃើញអីបានជាយកក្រែមនោះមកលេងអាកូនឃើញម៉ាក់កាយទុកចាលើទូ ទៅពេលកូនអត់សុខពេកប្រកូនយកវាយំលេងទៅ រួយកេងពេកតែកេងនៅលើក្រែនឹងទៅតែមកកាយកំខឹងកូនណាអឺមកកាយកំខឹងកូនទេណាមកកាយកំខឹងទេ គឺគឺខ្វៃនឹងមែនហើយដែលលួចរបស់ឯងហ៎បាទម៉ាក់គឺវាខ្ញុំអត់ច្រឡំទេម៉ាក់យូមីកូនចៅហ៎មានអីជាខ្ទុយហើយលួចទៀតណាសរុបមកគឺជាគឺគឺជាជួយចកូនចោះអញស្អប់ណាស់អាខ្វៃណាមិនដៃមានជើងអញ្ចឹងនេះពីណាគេចៅមីងថាឲ្យអ្នកណាគេនឹងខ្ញុំមិនដឹងរឿងទេហេតុអីមិនសុកសុកចាត់ខ្ញុំជាចៅទៅវិញគឺឯងនឹងឲ្យជាអ្នករួចរបស់យើងនោះអី គ្មានលុយទិញអីទាំងអស់ឃើញយើងមានរបស់ល្អប៉ាឯងលុយរបស់យើងចានេះគឺដេកក្បាលនឹងជាប់លប់ឯងជាអ្នកលួយរបស់យើងសោះសេងសេងប្រាប់យើងណាផ្ដាស់តំអាងអីចោតយើងជាចោលមកកាយទេយើងដែរតនេះណែនេះជាស្អីគឺឯងនឹងឯងជាអ្នកលួយរបស់យើងហ៎ចោលពេលយើងរកឃើញរបស់វិញក៏និយាយថាមិនដឹងរឿងឯងឯងក៏ប្រកែកអសនណាឯងក៏ឆ្លើយដាក់ខ្លួនឯងវិញថាឯងគឺជាចោល ហើយចុះប៉ាខ្ទួយបងឯងទៅណាបាត់ហើយហ៎ណែឆាប់ចាញ់មកភ្លាមវិញចាញ់មកភ្លាមយើងចង់និយាយជាមួយខ្លាំងណាស់នេះហ៎បដែបដែកូនមិនបាត់កូនខ្លាចទៅចោលអញ្ចឹងហ៎ឬមួយក៏គ្មានពេលបដែកន្លែងតែរវល់ជាមួយសាហាយហ៎ហើយឆាប់ចាញ់មកភ្លាមឆាប់មកដោះស្រាយជាមួយយើងឥឡូវនេះយើងមិនសុំចាញ់តែដាច់ខាតវិញល្អណាស់មែនទេហ៎តែធ្វើឲ្យចោលអញ្ចឹងហ៎មានឲ្យគេដែរតែឲ្យប្រុសមិនចំប្រុសស្រីមិនចំស្រីហុយតាមតែក្តៅអញ្ចឹងតែហែកគេខ្មាស់គេទៅវិញ មីងក៏ប្រមាថមើលញ៉ែមកផ្កាយខ្ញុំហើយនឹងខ្ញុំណាមីងសម្អាងអីថាខ្ញុំចិញ្ចោបែបនោះអូសួរយកសម្អាងអីហ៎នេះនេះនេះនេះនេះនេះនេះនេះគឺគឺគឺអានេះគឺឯងជាលួចប៉ិននឹងសោះជាចោលទៅហើយឬមួយក៏ប៉ាខ្ទួយបើឯងនោះគ្មានប្រុសឲ្យលុយទេមែនទេបានជាឲ្យកូននេះដៅលុយរបស់គេអញ្ចឹងហ៎មីងជាអ្នកណាមីងគ្មានសិទ្ធមកប្រមាថមើលញ៉ែមកខ្ញុំឯងតែយើងបានមើលងាយម៉ែឯងទេ គឺយើងមើលងាយកូនចៅដែលលួចរបស់កូនយើងនេះហ៎ដបងនេះមានការអីហ៎មិនក៏នាំកូនមកផ្ទះខ្ញុំបែបហ្នឹងមានរឿងអីហ៎គឺកូនដ៏សែនល្អរបស់ឯងនេះវាលួចរបស់របស់កូនរបស់យើងលួចដបងថាម៉េចកូនស្រីរបស់ខ្ញុំហ្នឹងលួចរបស់របស់គេហ៎ដបង ខ្ញុំថារបស់ប្រហែលជាមានការយកច្រឡំអីហើយរបស់របររៀនសូនគឺខ្ញុំទិញឲ្យកូនស្រីរបស់ខ្ញុំច្រើនណាស់ណាមួយខ្ញុំក៏បានបរៀនកូនដែរថាឲ្យតែធ្វើរឿងល្អល្អធ្វើរឿងកុំឲ្យគេស្អប់ហើយមួយវិញទៀតខ្ញុំមិនហ៊ាននិយាយទេថាកូនស្រីរបស់ខ្ញុំជាមនុស្សល្អតែខ្ញុំហ៊ាននិយាយថាកូនស្រីរបស់ខ្ញុំគឺមានភាពស្មោះត្រង់ណាស់ជាមនុស្សស្មោះត្រង់បំផុតអញ្ចឹងហ៎ហ៎ណែលួចរបស់កូនយើងហើយនៅចង់កាន់ជើងកូនទៀតហ៎ណែ សំដាងឲ្យតែយើងមករករឿងក្នុងផ្ទះយើងមិនទៅរករឿងដល់សាលានោះពីមុនណាម្ដងឲ្យមានរឿងដល់សាលាយើងមិនចង់ទៅសាលានោះមានរឿងកាន់តែវែងឆ្ងាយហេនិយាយចេះមកទៅកាន់ជើងកូនខ្លួនឯងខ្លាំងណាស់ណាបង បងនិយាយជាមួយខ្ញុំតិចតិចបានមិនចាំបាច់ស្រ័យបែបហ្នឹងក៏បានដែរព្រោះពាក្យពេចន៍តែបងនិយាយជាមួយនឹងខ្ញុំនេះគឺសិតតែមើលងាយខ្ញុំណាបងយើងបានមើលងាយឯងទេតែយើងគ្រាន់តែចង់ប្រាប់ឯងថាឯងនេះវាគ្មានសមត្ថភាពទិញអីវ៉ៃអីវ៉ាន់អីកូនក៏បានអញ្ចឹងខ្ញុំសួរកូនស្រីខ្ញុំសិនសួរទេ នាងចំអកឆាប់ប្រាប់ម៉ាក់មកណា មានបានលុយរបស់គេឬក៏អត់អត់ទេម៉ាក់កាយកូនអត់បានលុយរបស់គេទេតែប៉ះបើឯងម៉ាក់លួចយកក៏មិនថាជាចោលដែរយើងមិនមែនចោលទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈពៅកម្លាំងអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូជលឈ្នះលុយសុត200លានរៀលជាច្រើនរង្វាន់រួមទាំងរថយន្តនិងម៉ូតូស៊េរីថ្មីជាច្រើនទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអ៊ីង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 នេះចំមកឆាប់ប្រាប់ម៉ាក់មកណាមានលួចរបស់គេឬក៏អត់អត់ទេមកកាយខ្ញុំបានលួចរបស់គេទេប្រាប់ម៉ាក់ភ្លាម មានលួចរបស់គេឬក៏អត់បើមកកាយមិនជឿមកកាយទៅមើលក្នុងកតាបខ្ញុំទៅ មិនចាំបាច់មើលអីទាំងអស់ម៉ាក់មិនជឿហាត់អីបានចៃលួចរបស់គេចឹងអានេះចំមកយ៉ាងម៉េចអាចចង់យកកម្លូតាមម៉ាក់ឬក៏យ៉ាងម៉េចហាអាយឃើញគេចោតម៉ាក់ថាម៉ាក់ជាចោលលួចរបស់គេ លួចលុយគេ លួចកបាល់គេអាយចង់យកកម្លូតាមម៉ាក់ឬក៏យ៉ាងម៉េចហ៎ល្អ បើឯងចង់អញ្ចឹងម៉ាត់អវ័យឯងម៉ាក់ប្រាប់ឯងតែម៉េចណាម៉ាក់ម៉ាក់ប្រាប់ឯងតែម៉េចថាកំឯងធ្វើជាចោលមិនទៅឯងធ្វើជាចោលមិនបើជាឯងធ្វើជាចោលមិនទៅឯងធ្វើជាចោលអញ្ចឹងហ៎ម៉ាក់ម៉ាក់កុំវាយខ្ញុំឯងម៉ាក់គាត់នេះបានជាឯងរៀនធ្វើជាចោលគាត់នេះបានជាឯងរៀនធ្វើជាចោលរៀនធ្វើជាចោលបែបហ្នឹងហ៎ខ្លោចចាស់ជាមួយនឹងម៉ាក់តែក្រោយខ្ញុំអាចជាលួចរបស់មិត្តភក្តិអញ្ចឹងហ៎នេះច្បក់នេះឯងចង់ខំឡាឯងចង់ធ្វើជាចោលឬក៏យ៉ាងម៉េច នេះចំអកអាឆាប់ក្រោកឡើងមកណាតែញ៉ាំបាយប្រយ័ត្នឈឺណានេះចំអកនៅខាងជាមួយនឹងម៉ាក់ទៀតដែរដែលម៉ាក់វាយកូនកាលពីល្ងាចមិញការដែលម៉ាក់វាយកូនមិនមែនម៉ាក់ស្អប់កូនឬក៏ចង់សម្លាប់កូនទេគឺម៉ាក់ស្រឡាញ់កូនគឺម៉ាក់ចង់ឲ្យកូនខ្លាចជាមនុស្សល្អណានេះចំអកមិនក៏មិននិយាយជាមួយនឹងម៉ាក់អញ្ចឹងណា នេះខឹងមករហូតដល់កលំភួយផងហ៎ធ្វើជាម្ដាយរបស់គេខឹងកូនបានតែមួយផ្លែទេក៏ហៅមកវិញហើយម៉ាក់ខឹងមិនបានយូរទេម៉ាក់នឹងហៅមកញ៉ាំបាយណាឆាប់ប្រាប់ឡើងមកទៅញ៉ាំបាយណានេះចំអកលើទេអញ្ចឹងចាំម៉ាក់ទៅយកពេលកាឡាមកលាបឲ្យណា នេះចំអកឆាប់ក្រោកឡើងមកណាចាំមកលៀបប្រេងកាឡាឲ្យម៉ាក់ដឹងម៉ាក់ដឹងថាកូនឈឺតែម៉ាក់ក៏ឈឺមិនចាញ់ក៏ប្រហែលដែរការដែលម៉ាក់វាយកូនខ្លាំងខ្លាំងក៏ព្រោះតែម៉ាក់ចង់ឲ្យកូនខ្លាំងទៅជឿមនុស្សល្អមិនចង់ឲ្យកូនខ្លាំងទៅជឿមនុស្សអាក្រក់ណាមិនយូរទេ នៅទៅពេលដែលកូនធំឡើងកូនមានកូនកូននឹងដឹងហើយកូននឹងយកអារម្មណ៍មួយនឹងថាវាជឿចាប់ប៉ុណ្ណាតែអ្វីគ្រប់យ៉ាងដែលម៉ាក់ធ្វើទៅក៏ព្រោះតែម៉ាក់ស្រឡាញ់កូនណានាងចំអកនាងចំអកឆាប់ក្រាប់ឡើងមកណាចាំម៉ាក់លៀបពេញកាឡាអើយនាងចំអកនាងចំអកនាង នេះនេះកូនក្តៅខ្លួនណានេះចំអកនេះចំអកនេះចំអកនេះនេះកូនក្តៅខ្លួនណានេះចំអកអាម៉ាក់សុំទោសណាដែលម៉ាក់ធ្វើឲ្យកូនខ្លាចជាបាបនេះដែលម៉ាក់វាយកូនទៅធ្វើឲ្យកូនក្តៅខ្លួននេះចំអកមកចាំម៉ាក់នន់ទៅប៉ែតចាំម៉ាក់នន់ទៅប៉ែតណានេះចំអកឆាត់ដឹងខ្លួនឡើងនេះចំអក កូនខ្លាចណាស់ម៉ាក់នៅណាជួយកូនផងម៉ាក់ផ្កាយម៉ាក់ផ្កាយខឹងនឹងកូនមែនណាកំប៉ាទៅគាត់បានលួចរបស់គេតែម៉ាក់ផ្កាយវាយកូនហើយម៉ាក់ផ្កាយទុកកូននៅចោលទីនេះទៀតម៉ាក់ផ្កាយមកយកកូនវិញផងណា ខ្ញុំថ្មីទៅតែធ្វើហ្នឹងអានេះយល់គ្នាណាបានប៉ុណ្ណឹងបើចង់បានច្រើនជាងហ្នឹង ទៅប្រចាំកន្លែងផ្សេងទៅអូចែឲ្យចាស់ជាងនឹងមិនបានទេហ៎ណែយើងប្រាប់ឲ្យដឹងណាបើទៅដាក់កន្លែងផ្សេងនោះមុខជាមិនបានប៉ុណ្ណឹងទេចុះឥឡូវប៉ុណ្ណឹងយកដែរបើមិនយកយកជៀនវិញអូនបាត់ទេបាត់ទេចែបែបនេះខ្ញុំព្រមដែរគឺខ្ញុំព្រមទាំងអស់ តែការប្រអឹងកំថ្លៃពេកណាចៃណាអូយដូចតែរត់ដងដូចរត់ដងរត់រត់ដងយ៉ាងម៉េចទៅ បើខ្ញុំមិនដែលប្រចាំផងនឹងណែឯងកុំសួរច្រើនពេកយើងមិនដែលកាប់សាច់អ្នកស្រុកជាមួយគ្នាទេអឺឥឡូវនឹងសុំឡើងបន្តិចបានទេចាហើយនៅសំហ្នឹងហើយឃើញទុកកូនចៅនៅមន្ទីរពេទ្យផងអីអូយអារឿងទៅនឹងគឺគង់តែទៅទេ តែខ្ញុំសុំទៅរាប់លុយបន្តិចសិនបានទេអាចារ្យណែហើយកូនកើតអីបានក្តៅខ្លួនចឹងគឺក្តៅខ្លួននឹងអាចារ្យគឺមកពីខ្ញុំគិតខុសគិតខុសវាយកូនប្រើដៃប្រើជើងនឹងអាចារ្យអូយនាងនេះមានកូនតែមួយក្រោយសោះចេះតែលើកដៃវាយកូនកើតសង្ស័យជាប់ដានជាមួយប្រុសណាក៏មិនដឹងអូយចាយ ខ្ញុំទៅសិនណាចែជម្រាបលាចប់ចប់ចប់ចប់ចប់ចប់ជប់ភ្លាមជប់ភ្លាមលុយណាណាចាប់យកលុយមកយើងភ្លាមហើយលឿនអាចចាប់ទៅស្អីហ្នឹងណា អ្នកនាងអ្នកនាងអ្នកនាងកាត់អីម៉ាក់កាយម៉ាក់កាយនៅណាខំកូនហើយរត់ចាក់កូនហើយម៉ាក់កាយមិនអាចរត់ចាក់កូនបានទេណានេះចំមកគ្មានអ្នកណាគេណាជាមួយក្រៅពីម៉ាក់កាយទេភៀយើងមានរឿងនិយាយតិចនាមកាឥឡូវត្រូវគេចាក់នាមកាយត្រូវគេចាក់ម៉ាក់កាយឈឺកន្លែងណាឆាប់ប្រាប់កូនចំមកអស់ណាម៉ាក់អត់ឈឺទេណាហើយចោះកូនអមសុំទោស ដែលម៉ាក់ខឹងកូនម៉ាក់បានគិតវែងឆ្ងាយកូនស្រីច្រមុះរបស់ប៉ាពីមួយថ្ងៃទៅមួយថ្ងៃគឺកូនកាន់តែធំហើយប៉ាសង្ឃឹមថារូបរាងកាយនិងអត្តចរិតមួយនេះអាចធ្វើឲ្យកូនស្រីរបស់ប៉ាមានភាពកក់ក្តៅគ្រប់គ្រាន់ហើយនឹងមិនឯកាហាកម្មវិធីប្រឡងបបកញ្ញាខ្ទើចាប់ដើមទៀតតើនេះឯងមិនចាំបានអត់កាលពីប្រហែលឆ្នាំមុនគ្នាធ្លាប់ប្រឡងបបកញ្ញាណា ចាចាំបានគឺឯងនេះធ្លាប់ប្រឡងតែប្រឡងធ្លាក់នោះអីនេះគិតចង់ទៅប្រឡងម្ដងទៀតទេមិនរៀងប៉ុតមែនលើកនេះយើងត្រូវតែពុះពីឲ្យបានមិនអាចធ្លាក់បានទេយើងត្រូវតែជាប់ដើម្បីឲ្យកូនស្រីរបស់យើងមានមោទនភាពចំពោះយើងណា ស្លុតទួមេក្រឡប់សួរខមត់ឈឺចាប់